ជំរាបសួរប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះកម្មវិធីចម្អិនអាហារជាមួយនឹងពួកយើងនឹងលើកយកពីរបៀបនៃការចម្អិនសម្លខួរក្តាមដូច្នេះចង់ដឹងថាតើគ្រឿងត្រូវរបស់សម្លខួរក្តាមមានអ្វីខ្លះសូមអញ្ជើញតាមដានទាំងអស់គ្នា គ្រឿងផ្សំរួមមានគល់ស្លឹកគ្រៃស្លឹកក្រូចសើចម្ទេស ម្ដេង ម្ទេសផ្លោកខ្ទឹមសខ្ទឹមក្រហម ស្លឹកម្អមម្សៅស៊ុបស្ករអំបិលទឹកត្រី បន្តមកទៀតយើងក៏មានននងលហុងខ្ចីខួរក្តាមក្បាលក្តាមប្រហុកចំពោះការចំអិនសម្លខួរក្តាមក្នុងថ្ងៃនេះយើងប្រើប្រាស់ក្តាម1គីឡូកន្លះសម្រាប់ខ្លួនក្តាមយើងត្រូវបកសម្បកវាចេញហើយនឹងលាងទឹកឲ្យបានស្អាតចំពោះខ្យងយើងត្រូវលាងទឹកសម្អាតឲ្យបានស្អាតដូចគ្នាបន្ទាប់មកកាត់គូតវាចេញដើម្បីងាយស្រួលក្នុងការពិសាក្បាលក្តាមយើងត្រូវខ្វេះយកលាមកវាចេញហើយលាងឲ្យបានស្អាត។ ហើយក្បាលក្តាមប្រហែលជា80%យើងត្រូវខ្វេះយកខួរវាចេញដើម្បីប្រើប្រាស់ក្នុងទឹកសម្លខ្លួនក្តាមដែលបានសម្អាតរួចត្រូវយកមកបុកឲ្យម៉ត់បន្ទាប់មកចម្រោះយកជីវជាតិរបស់វា ដើម្បីយកមកធ្វើ ជាទឹកសម្លនេះគឺ ជាលទ្ធផលបន្ទាប់ពីយើងចម្រោះយក ជីវជាតិរបស់សាច់ក្តាមហើយ ឥឡូវនេះយើងនឹងចាប់ដាំស្លជំហានដំបូងយើងត្រូវយកទឹកក្តាមមកដាំឲ្យពុះសិន នៅពេលដែលទឹកពុះហើយយើងត្រូវដួសពពុះវាចេញ ដើម្បី ធ្វើឲ្យទឹកសម្លថ្លាល្អបន្ទាប់មកយើងនឹងចាប់ដើមដាក់គ្រឿងក្រៅ។ ប្រហុកយើងត្រូវដាក់នៅពេលដែលទឹកកំពុងពុះចំពោះប្រិយមិត្តមួយចំនួនដែលពុំសូវចូលចិត្តក្លិននិងរសជាតិរបស់ប្រហុកខ្លាំងយើងអាចកាត់បន្ថយទៅតាម ចំណង់ចំណូលចិត្តរៀងៗខ្លួនចំពោះបន្លែយើងនឹងបង់ល្ហុងខ្ចីមុនគេព្រោះល្ហុងខ្ចីត្រូវការពេលវេលាយូរបន្តិចក្នុងការចម្អិនបន្ទាប់មកយើងនឹងដាក់ខ្យងចូលហើយនឹងអំបិលកន្លះស្លាបព្រាបាយ ទឹកត្រី1ស្លាបព្រាបាយកន្លះស្ករ1ស្លាបព្រាបាយនិងម្សៅស៊ុប1ស្លាបព្រាបាយចំពោះរសជាតិរបស់សម្លប្រិមិត្តអាចថែមថយគ្រឿងទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួនឥឡូវយើងនឹងធ្វើការរងចាំបន្តិចដើម្បីឲ្យទឹកសម្លពុះសិន។ បន្ទាប់មកទៀតយើងនឹងដាក់ក្បាលក្តាមហើយនឹងខ្លួនក្តាមមួយចំនួន ដើម្បីធ្វើឲ្យសម្លកាន់តែមានភាពតាក់ទាញបន្ទាប់មកយើងដាក់ននងចូលមូលហេតុដែលយើងដាក់វានៅក្រោយគេពីព្រោះថាននងងាយនឹងចំអិនហើយនឹងឆាប់រលួយឥឡូវនេះយើងនឹងបង់ម្ទេសផ្លោម្ទេសហើយនឹងគួរក្តាមក្របគម្របហើយយើងរងចាំរហូតដល់ទឹកសម្លពុះម្ដងទៀត។ អឺមើលទៅទំនងមែនតែនសង្ឃឹមថាបន្ទាប់ពីប្រិយមិត្តបានមើលនៅវីដេអូនេះហើយនឹងសាកល្បងស្លនៅសម្លខួរក្តាមមួយនេះសូមអរគុណសូមជួយ like ដើម្បីបង្ហាញពីការគាំទ្ររបស់ប្រិយមិត្តនិង share វីដេអូមួយនេះដើម្បីឲ្យប្រិយមិត្តផ្សេងផ្សេងទៀតបានរៀនពីរបៀបស្លសម្លខួរក្តាមសូមអរគុណសូមជម្រាបលា